បងរ៉ាបើចាប់ដឹងខ្លួនឡើងវិញចុះខ្ញុំអានសភើបងស្ដាប់បងរ៉ាចាប់ដឹងវិញបងការ៉ាការ៉ាមិនដឹងជាឆ្នងខ្នល់របៀបមិនវាហ៎បានជាឲ្យម៉ូតូបុកនេះអាម៉ូតូហ្នឹងក៏អញ្ចឹងដែរដឹងបើករបៀបមិនវា បានមកបុកកូនស្រីរបស់ឯងហើយបើកទាំងសវឹងទៀតក្រោយក្រាមើលទៅណាជើងបាក់ដល់ធ្ងន់ធ្ងរអញ្ចឹងទៀតហើយ ហើយតើបានអ្នកណានេះទៅរកលុយមកដោះបំណុលគេទៀតទៅនេះមិនស្រួលមិនស្រួលមកពីការ៉ាផងក៏មិនដឹងដែរមកពីវានឹងឆ្លងផ្លូវមិនចេះមើលឆ្វេងមើលស្ដាំបានឲ្យម៉ូតូបុកអាជើងនោះក៏ដូចគ្នាដែរមិនដឹងខែណាឆ្នាំណាបានជាទេឬមួយក៏ការមកជីវិតផងក៏មិនដឹងដែរអីជាពាក់អីមិនកូននិយាយបែបហ្នឹងនិយាយបែបហ្នឹងមិនសមទេណានេះក្រាកូនស្រីយើងបើនេះពីការទៅយើងគឺច្បាស់ជាចប់ហើយ ព្រោះម្ចាស់អំណល់គេនឹងមកទៀមអំណល់គេអើយអញអញអរគុណណាស់លបងលបងបាទអរគុណណាស់ពូវិញមីងអត់អីទេលោកបងពួកយើង ជាអ្នកភូមិផងលបងជាមួយគ្នាអត់អីទេអឺល្ងាចទេណាពួកខ្ញុំរកទៅវិញសិនបាយបាទបាទមីងបាទច្រើនណាស់បងអរគុណ បងរ៉ាបងឯងឈឺជើងទៅអត់បងហើយបងឯងពិបាកធំអត់បើពិបាកធំចាំយប់នោះខ្ញុំអានសៀវភៅនេះទៀតដើម្បីស្ដាប់ណាតែណាក៏បានជួយប្រឡប់មកឈឺដែរបងណាព្រោះថាឥឡូវខ្ញុំចេះអានពាក្យពិបាកបាក់ច្រើនណាណាបងបងរៀនបកាណោះខំរៀនណាអូនណាវាមានលុយអាណាទៅរៀនទៀតបើឯងនៅលើកន្ទេលទៅហើយ ហើយម្ចាស់អំណុលគេច្បាស់ជាមកទាលុយគេមិនខាន គេមិនខ្វល់តែឯងបាក់ជើងឬក៏មិនបាក់ជើងនោះទេតិច អូនឯងទៅដាំទឹកឲ្យបងបន្តិចមកណាហើយទុកឲ្យវាត្រជាក់បងយកវាមកជូតខ្លួន បាទបងចាំខ្ញុំទៅដាំទឹកហើយជួយខ້ອຍបងក៏បានណាអើឥឡូវគិតអាម៉េចទៀតហាម៉ាអាយៈនេះណាអញនឹងឪឯងនេះគេមិនហៅរែកដីសោះបោកខោអាវក៏គេមិនហៅដែរឥឡូវគិតអាម៉េចឥឡូវនេះហើយពុកម៉ែនេះគិតមិនវិញអើយមានតែគិតយ៉ាងម៉េចមានតែបងឯងឆាប់ជាហ្នឹងណា ទាំងអាបានទៅរកលុយមកដោះបំណុលគេបានខ្លះក្រហើយជពាក់បំណុលគេទៀតដោយសារតែលបែងហ្នឹងណែបានហើយរឿងកន្លងហោះហើយឯងឈប់រំលឹកទៅគិតតែរឿងជើងឯងនេះហ៎ខែណាឆ្នាំណាបានវិជាហ៎ពេលនេះមកចាស់បំណុលនេះច្បាស់ជាមកអូសកអញហើយឪឯងហើយអើយគិតគិតទៅកូនចៅគេនោះក៏វិកាចទៀត និយាយតទៀតមកមុនហ្នឹងខ្ញុំលើទាំងអស់ហ្នឹងខ្ញុំនៅក្មេងមែនប៉ុន្តែសុខទុក្ខគ្រួសារមិនអីខ្ញុំដឹងទាំងអស់ហ្នឹងខ្ញុំអាចឈប់រៀនហើយទៅហត់តុកឬក៏ទៅលាងចាននៅសាក៏បានណាបងអត់បានទេអូនឯងឈប់រៀនអត់បានទេតារាតារាឲ្យវារៀនដល់ណាទៀតណាឲ្យវាឈប់រៀនមួយរយៈសិនទៅហើយណាស់ណាវាបានជួយសំលុយខ្លះដល់មណុលគេដែរអើអញហាញឪឯងនេះក៏ទៅស៊ីឈ្នួលគេដែរពីស្រាមកຕົកខ្លះតែជើងឯងពិបាកនេះធ្វើអីទៅធ្វើបង្ការដដែល ឲ្យវាធ្វើការធ្វើអីទៅបានជួយសងអំណងគេខ្លះហើយម៉ែឯងហើយនឹងពុកនេះអត់ប្រងជួយគិតគ្នារកដំណោះស្រាយទេអីហើយឲ្យក្មេងគ្នានៅខ្លួនតូចនេះមកជួយគិតមែនអើយអីក៏មិនចង់ដែរប្រហែលថ្ងៃទៀតម្ចាស់អំណល់គេមកទាលុយទៀតហើយហើយបានលុយអាណាឲ្យតែគេទៅបើរាល់ខែនេះបាយជាអ្នកសងគេហ្នឹងហើយពេលនេះដេកនៅលើក្រែអញ្ចឹងទៀតមែនទេបង ឲ្យខ្ញុំទៅធ្វើការបងយ៉ាងណាក៏បានជួយសម្រួលបន្ទុកគ្រួសារខ្លះដែរបងអត់បានទេអូនបងអូនឯងឈប់រៀនពេលនេះអូនឯងអត់មានឱកាសរៀនតទៀតទេហើយអូនឯងហ្នឹងចង់នៅក្រអញ្ចឹងរហូតមែនអត់ហើយពុកម៉ែក៏ដូចគ្នាធ្វើមិនខ្មិចជួយគិតរឿងបំណុលខ្លួនឯងខ្លះផងហើយមិនខ្មិចផងឲ្យទឹកដែលខ្លួននៅក្មេងនេះគេទៅជួយគិតចំនួនមែនមិនអីទេបាទអាទិត្យវាចង់រៀនទៀតក៏ឲ្យរៀនបន្តទៀតទៅ ទោះឲ្យឪម៉ែឯងនេះទៅក្នុងភូមិទៅមើលគីឡូមានការងារបានធ្វើខ្លះអើយធ្វើម៉េចបើអញទៅចង់ពឹងកូនតែពឹងវាមិនបានមកអីទេចាំអញពីណាឪឯងនេះទៅហៅការងារធ្វើធ្វើទាំងយកទាំងធ្វើទាំងថ្ងៃធ្វើរហូតដល់ងាប់ក៏បានដែរអើម៉ែឆាប់មកវិញណា បងប្រហែលជាក្រៀមបបរឯងចាំខ្ញុំបញ្ចុកបបរឲ្យបងណា យូរមើលជាង3ម៉ោងអត់ទាន់ឃើញមកវិញទៀតគាត់ដងគាត់មិនដែលធ្វើការយូរអញ្ចឹងទេតែហត់តិចហ្នឹងទីមកផ្ទះមុនហ្នឹងទូគេឲ្យលុយច្រើនប៉ុណ្ណាគាត់ធ្វើដែរអឺម៉ែច្បាស់ជារត់ចោលពួកខ្ញុំហើយព្រោះគាត់ខ្លាចមកចាប់បំណុលមកធ្វើបាបពួកគាត់ខ្ញុំពិតជាអាណិតបងប្រុសខ្ញុំណាស់បានគិតអីគេហ្នឹងហើយពុកឯម៉ែឯកាមកវិញនេះពុកម៉ែយើងប្រហែលជាអត់មក ប្រហែលជាទៅចោលពួកយើងមិនអីទេបងបងកុំបារម្ភអីណាទោះជាមិនមានពុកម៉ែមើលថែក៏នៅមានខ្ញុំមើលថែបងដែរបងកុំបាក់ចិត្តអីណាបងប្រុសបងមិនតន់ធំផងតែបងរឹងមាំខ្លាំងណាស់បងហ៊ានធានា មើលថែបងជាជនពិការ ទាំងដែលមិនដឹងថាខ្លួននេះ ត្រូវទៅរកស៊ីអីផងហើយជើងបងនេះក៏មិនដឹងថាពេលណាវាជាដែរ thank you មីងមីងខ្ញុំលៀងចាំងរួចហើយមីងអឺមីងមាន អីទៀតខ្ញុំធ្វើទៅអត់មីងតាតាលៀងចាំងទៅប្រមុខក៏បានហើយអឺបន្តិចទៀតអាភ្ញៀវចេញអស់ហ្នឹងមានការងារធ្វើទៀតហើយកុំភ័យ តែឥឡូវខ្ញុំសុំមីងធ្វើអីផ្សេងទៀតបើអត់មីងមីងដឹងថាក្មួយចង់រកលុយបន្ថែមហើយមីងក៏អាណិតក្មួយដែរអញ្ចឹងចេះតែចោះក្មួយរត់តុកផងនឹងលាងចានផងទៅចាំមីងឲ្យលុយមួយបន្ថែមទៀតណាអរគុណច្រើនមីងខ្ញុំមិនខំធ្វើការនឹងបានល្អមីងតែអីទេកាត់លុយមួយណ៎តុកខាងមុខគេហៅកាត់លុយអស់5000ក្មួយទៅប្រមូលចានហើយយកលុយមកមីងផងណាបាទមីងបាទ ពូពូពូពូអឺពូកុំតន់ចោលសាច់នឹងបានអត់ពូអាចឲ្យខ្ញុំសុំសាច់សងបានអត់ពូឯងយកធ្វើស្អីយើងស្អប់ណាស់ក្មេងសុំទៀនអញ្ចឹងតែខ្ញុំមិនមែនមិនមែនស្អីបើឯងមិនមែនក្មេងសុំទៀនណាមិនឯងមកសុំរបស់សល់ដែលយើងញ៉ាំអញ្ចឹងទេការពិតណាយើងក៏អាណិតក្មេងដូចឯងដែរប៉ុន្តែយើងមិនចង់ត្រឡប់អាក្រក់ដល់ម៉ែឪឯងតែបដងឲ្យកូនមកសុំទៀនញ៉ៃញ៉ៃអញ្ចឹងពូ តួពូមិនឲ្យសាច់ម៉ែខ្ញុំមកក៏ពូមិនត្រូវមើងងាយម៉ែឲ្យខ្ញុំដែរពូពូគាត់អត់ដឹងរឿងហ្នឹងទេអីអូគ្នានៅក្មេងបើខុសឆ្គងអីបងកុំប្រកាន់វាអីណាអឺហើយអ្នកគ្នាគ្រាន់តែសុំសាច់តែបងហូបសល់មានបានសុំលុយបងឯណាបងចាំបាច់ស្រែកអីខ្លាំងខ្លាំងដល់ថ្នាក់នេះបងនេះបើបងមិនបានធ្វើប៉ុនសុំបងកំសាំងបាបអីណាបងឯងចេះតែលើតម្កានក្មេងសុំទៀតអញ្ចឹងបានសម័យឥឡូវក្មេងសុំទៀតវាច្រើនទៅច្រើនទៅអញ្ចឹង ដង្ហើយចុះខ្ញុំខ្ជិលនិយាយឥឡូវបាយមួយចានហ្នឹងអស់ម៉ែចានអស់5000កុំគិតច្រើនអីណាទឹកនេះមនុស្សមានការគិតខុសគ្នានេះប្រហែលជាបងម្នាក់ហ្នឹងគាត់ធ្លាប់ជួបក្មេងដែលត្រូវឪពុកម្ដាយនោះប្រើឲ្យមិនសុំឲ្យមកទៅខ្ញុំអត់អីទេមីងខ្ញុំយល់មីង ហើយខ្ញុំមកក៏អត់ខឹងគាត់ដែរមីងព្រោះថាវាជារឿងធម្មតាហ្នឹងមីងក្មួយនៅក្មេងតែគំនិតនឹងការគិតដូចមនុស្សចាស់អញ្ចឹងចាស់ប្រឹងជួយធ្វើការជួយគ្រួសារទាំងនៅក្មេងមីងអាណិតក្មួយណាស់តែមីងក៏មិនអាចជួយអីឯងបានច្រើនដែរនេះឯងចង់បានសាច់ខ្ចប់មែនចាំមីងខ្ចប់ឲ្យណាហើយចាប់បោចាញ់ទៅលៀងដែរហើយចាំមកយកលុយឈ្មោះពីមីងផងណាបាទមីងបាទអរគុណច្រើនមីង ខ្ញុំអត់ត្រូវចោះចាញ់ទេធំគេមើងងាយប៉ុណ្ណឹងវាស៊ាំទៅហើយសម្រាប់ជីវិតខ្ញុំខ្ញុំត្រូវខំទៅមុខទៀតទោះបីជាខ្ញុំអត់មានការងារល្អធ្វើក៏ដោយក៏ខ្ញុំនៅតែខំប្រឹងទៅមុខទៀតដើម្បីបងស្រីរបស់ខ្ញុំខ្ញុំមកបរិញ្ញាបត្រវិញហើយបង បងថ្ងៃហ្នឹងខ្ញុំមានសាច់ជ្រូកឆ្ងាញ់ណាបងចំណងណាតាមតិចខ្ញុំទៅដាំបាយបងហើយខ្ញុំយកបាយមកបញ្ចុកបងឯងឲ្យបងឆាប់ជាមើលមើលអូយមើលទៅតំណងឆ្ងាញ់នេះហើយអញបានមកពីណាអូនអូអូគឺមិត្តភក្តិរៀនថ្នាក់មួយខ្ញុំហ្នឹងណាផ្ទះវាម៉ែវាលក់បាយហ៎បងហើយម៉ែវាចិត្តល្អណាបងឲ្យសាច់ជ្រូកទៅគាត់លក់អត់ហ្នឹងមកឲ្យខ្ញុំ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 ហើយអូនឯងមានអរគុណគេអត់អូន កុំចេះតែតែសុំគេអញ្ចឹងណាគេក៏រស់ស៊ីពិបាកដែរគេមិនមែនចេះតែជួយយើងមករហូតទេអូនបាទបងខ្ញុំដឹងហើយបងចុះខ្ញុំទៅដាំបាយសិនណាបងតិតអូនអូនប្រហែលជាទៅសុំសាច់គេហើយបងសង្ឃឹមថា ជើងរបស់បងនឹងឆាប់ជាអាចឲ្យប្អូនទៅរៀនបាន ស្រួលចិត្តដូចពីមុនកុំឲ្យប្អូនដើរសុំគេទៀត អីទេបងមិញអស់ធាក់លើជើងហ្នឹងណាតិតអូននៅក្មេងណាស់ដាំបាយផង កំដៅមហូបផង មើលទៅអូនប្រហែលជា ធ្វើមិនអស់ទេខ្ញុំ ទៅតែព្យាយាមងើបដើរក្រែងរួចអាចនឹងទៅជួយមើលគេបាន បើចង់ធ្វើអីហ្នឹងបើចង់ទៅណាបើចង់ទៅបាត់ជើងមែនមិនប្រាប់ខ្ញុំមកបងមិញហ្នឹងបងបារម្ភពីខ្លួនឯងបងឃើញខ្លួនឯងស្រែកហ្នឹងបងគិតថាបងចោះទៅជួយខ្លួនឯងហ្នឹងណាអូនអីទេបងបាញ់កុំបារម្ភពីខ្ញុំអីខ្ញុំអាចធ្វើខ្លួនឯងបានទាំងអស់តាសំណាងអីដែលខ្ញុំអត់ទាន់កុំអីហ៎មិនដឹងត្រូវអីទៀតអីនេះឲ្យបងសុំតោះដែលធ្វើខ្លួនឯងភ័យ ខ្ញុំដាំបាយនឹងចម្អិនម្ហូបឲ្យបងហើយណាអញ្ចឹងចាំខ្ញុំយកមករៀបចំឲ្យបងញ៉ាំណាបងបាយមកហើយបងចាំខ្ញុំបញ្ចប់មួយថ្ងៃណា អីបងអត់សូវឃ្លានទេអញ្ចឹងខ្ញុំទៅរៀនគួរសិនណាបងបើបងចង់បាត់ជើងតូចជើងធំអីខ្ញុំដាក់ផើងនៅខំខែឲ្យបងហើយណាបងតែបងឯងធំស្អុយតិចណាហើយអូនឯងមានលុយទៅរៀនគួរដែរអគឺអ្នកគ្រូគាត់អាណិតខ្ញុំគាត់បរៀនខ្ញុំអត់យកលុយទេបងអឺឡើយខ្ញុំទៅលាងចានខ្ញុំទៅរៀនណាបង ចម្លែកណាស់មុននឹងខ្ញុំគ្រោះថ្នាក់ទឹកគេមិនដែលទៅរៀនគូទេតែប្រហែលជាគ្រូគេដឹងរឿងហើយទើបគាត់អាណិតឲ្យទៅរៀនគូដោយមិនយកប្រាក់ទេដឹង។ ចុះអូបអីរួចគេទៅឲ្យលុយមីងរួចហើយតាមើលទៅចាក់ខ្វាយនៅសល់មួយល្អតាបងរាចូលចិត្តហូបតាខ្ញុំជប់ចាក់ខ្វាយទុកសិនហើយចាំលើកកែកាហ្វេទៅលាងឯងធ្វើស្អីអូយពូកុំមិនចិត្តឲ្យខ្ញុំចឹងឯងទៀតហើយឯងចង់លុយរបស់យើងមែនទេនេះបើឯងឃ្លានខ្លាំងហ្នឹងយើងឯងស៊ីអូយពូនឹងតែខ្ញុំទៅពូប៉ុន្តែយើងស្អប់ក្មេងចរិតចោលឯងចឹងហ៎ ពូខ្ញុំឈឺពូខ្ញុំមិនចោលពូខ្ញុំស្មានតែពូខ្ញុំហូបមិញហ៎ល្បិចកលអញ្ចឹងយើងជួបមកច្រើនហើយយើងស្អប់ណាស់ក្មេងចរិតចោលដូចឯងអញ្ចឹងនេះម៉ែឪរបស់ឯងប្រហែលជាចោលដូចគ្នាហើយមិនទៅហើយមានរឿងអីនោះមកមកចាប់កាច់ដៃយាយខាងដល់ថ្នាក់នេះអាក្មេងម្នាក់នេះវាចង់លួចរបស់ខ្ញុំរបស់ខ្ញុំមិនតន់ឈប់ញ៉ាំផង គ្រាន់តែខ្ញុំទៅទប់ទឹកមួយផ្លែតមកវាមិនចង់លួចហើយនេះណាគ្រាន់តែចាក់ខ្វៃមកគូសោះបងចាំមិនកាច់ដៃធ្វើអីខ្លាំងដល់ថ្នាក់នេះហើយក្មេងម្នាក់នេះក៏មិនមែនជាចោរដែរគឺគេមកជួយរត់តុកនៅក្នុងហាងខ្ញុំយកឲ្យទៅពុតកូនគ្រួសារគេព្រោះគេជាអ្នកក្រទីឯងយកក្មេងចរិតចោរមករត់តុកចឹងចាំបានគ្រឿងភ្ញៀវហើយខ្ញុំក៏ឈប់មកផឹកនៅទីនេះដែរអរគុណបងហើយដែលបងបានមកជួយផឹកតែលោកក្រោយអីមិនបាច់មកទេក៏បានដែរ ភ្នៅចរិតប្រៃផ្សាយយ៉ាងនេះណាជួលទៀតក៏មកដែរហើយទឹកហើយមិនឯងនឹងក្មួយហើយឈឺអត់នឹងហ៎ប្រៃផ្សាយម្លេះមើលកាច់ដៃវាលហើមទៅហើយខ្ញុំមិនអីទេមីងស្អែកព្រឹកប្រហែលជីវិតបាត់ហើមទេមីងប៉ុណ្្នឹងវាមិនឈឺស្រាប់ខ្ញុំជាអ្នកក្រអញ្ចឹងទេមីង សុំទៅសារនៅការរឹងមាំរបស់គួយហើយតែរឹងមាំយ៉ាងណាក៏ដោយឥឡូវដៃវាឈឺហើយមកចាំមីយើងយកឆ្នាំលៀបនឹងរត់ឲ្យបាត់ហាប់ហើយណាបាទអីមីងខ្ញុំនៅសតឲ្យមកខាងនេះទៅតាមមីងចាំខ្ញុំយកកែកាហ្វេទៅលាងក៏បានណាមីងអញ្ចឹងណាឯងយកមកកែទៅកុំចានហ្នឹងហើយចាំមីងឲ្យគេមកលាងហើយទៅក្រោយជប់មីងចាំមីងរត់ឆ្នាំលៀបនឹងរត់ឲ្យបាត់ហាប់ណាបាទមីង កមុនគេចោទថាសុំទានលើកនេះគេចោទថាចោលតែខ្ញុំអត់ខ្វល់ទេសំខាន់ខ្ញុំស្អាតស្អំខ្ញុំត្រូវតែធំពុះពៀទៅមុខទៀតដើម្បីបង្រារបស់ខ្ញុំ ញ៉ាំបាយខ្លួនឯងបានហើយបងលែងតម្រុនដូចមុនទៀតហើយបងនឹងឆាប់ជាណាបងធំតិចហើយព្រោះនៅសល់តែប្រហែលខែទៀតដល់ពេលដល់ដែកចេញហើយតើដៃអណៃកើតអីហ្នឹងមិនក៏ហើមហើយញ័រញ័រចឹងអូកើតអីបង គឺខ្ញុំបលែងលេងមួយមិត្តភក្តិខ្ញុំហ្នឹងណាហើយក៏ជ្រោដៃជ្រត់ធ្វើដៃហ្នឹងណា ហ្នឹងបានគេជួយហិតពេញកាឡាបានអត់សូវហើមមកបងខ្ញុំអត់អីទេបងមិនកុំបារម្ភអីបាញ់ភាសាបាយទេតាមខ្ញុំដឹងទឹកគេមិនដែលជាកន្លែងគ្នាអញ្ចឹងទេ ឬមួយក៏គេអាចបដូរចរិតចេះលេងសើចខ្លះបើគេចេះលេងសើចខ្លះអញ្ចឹងក៏ល្អដែរតែដូចជាមិនទំនងសោះ តាដៃនេះគេទៅត្រូវនឹងអីវិញណោះទៅលើនឹងគេហេតុ អូណាណេះតាណេះសបុតអ្នកគ្រូផ្ញើឲ្យឯងហើយឯងខានតារៀនមកទឹកហើយអឺអឺចឹងគ្នាទៅវិញអូនឯងប្រាប់បងឲ្យត្រង់មើលអូនឯងអត់ទៅរៀនទេអូហើយអូនឯងទៅធ្វើការឲ្យគេមែនវាមិនដែលមានមិត្តភក្តិណាគេឲ្យមកហូបឲ្យសាច់បែបហ្នឹងទេមែនអត់បាទបង អូនឯងទៅរៀនអញ្ចឹងអូនឯងចង់ដូចជាឪពុកម្ដាយរបស់យើងហើយនឹងបងមែនអូនឯងចង់ក្រអញ្ចឹងរហូតមែនមែនឯងអត់ស្ដាប់បងអញ្ចឹងបងធ្លាប់ប្រាប់អូនឯងហើយថាកុំអោយអូនឯងឈប់រៀនអត់ហេតុអីក៏អូនអត់ស្ដាប់បងបងស្រីខ្ញុំគ្មានម្ដងចង់ឈប់រៀនទេ តែឲ្យធ្វើមិនបើបងស្រីនេះដេកឈឺមួយកន្លែងអញ្ចឹងនេះឲ្យខ្ញុំទៅហ៊ានមិនកើតបើជើបងស្រីឈឺបែបនេះហើយម៉ែឪជើងរត់ចោលទៀតខ្ញុំមានតែតាំងចិត្តថានៅមើលថែបងស្រីពួកបងគឺជាឪពុកម្ដាយទី2របស់ខ្ញុំបងពីការ បងស្លាប់ពេលណាក៏បានប៉ុន្តែដូចជាទឹកនៅក្មេងហើយត្រូវឈប់រៀនបែបនេះវាសនាអូននឹងកងតែដូចបងអញ្ចឹងទោះជាបងឲ្យខ្ញុំទៅរៀននៅសាលាឥឡូវនេះក៏ខ្ញុំមិនអត់ចូលដែរបងបើស្ថានភាពបែបនេះបងស្រីក៏នៅឈឺមួយដេកមួយកន្លែងឲ្យខ្ញុំទៅរៀនមិនកើតហើយបងធ្លាប់ប្រាប់ខ្ញុំថាយើងមិនអាចពឹងអ្នកភូមិរហូតបានណា ខ្ញុំមានតែតាំងចិត្តថាឈប់រៀនហើយទៅធ្វើការខ្ញុំសុំតោណាបងរ៉ាបងបងឯនៅក្នុងខ្លួនអត់មានអីណាឯង បងឯងមានបានបត់ជើងអត់ហើយបងឯងសំសើទ្រាំពេកប្រយ័ត្នប្របាក់ក្នុងខ្លួនណាបងខ្ញុំមិនដែលឃើញបងឯងបត់ជើងមុនខ្ញុំមកដល់សោះអត់អីទេអូនបងអត់ចង់ឲ្យអូនឯងពិបាកហើយណាមួយអូនឯងទៅមកពីធ្វើការហត់ទៀតហើយថ្ងៃហ្នឹងបានមហូបអីហូបអូនមហូបថ្លៃថ្លៃអូនឯងទុកញ៉ាំខ្លួនឯងទៅតែងតែមហូបថោកថោកឲ្យបងញ៉ាំមើលបានហើយ ថ្ងៃហ្នឹងអ៊ីម្ចាស់ហាងគាត់លក់អសើដាច់ដែរបងហើយគាត់អត់លុយខ្ញុំបានតែបន្តិចហ្នឹងខ្ញុំទិញបានតែម៉ែមិននឹងប្រហុកហ្នឹងបងនេះបើសិនជាកណែបានមកហូបឆ្ងាញ់ណាខ្ញុំមិនដែលពេចបងឯងទេព្រោះថាបងឯងគឺជាជីវិតរបស់ខ្ញុំឯហ្នឹងជាងត្រូវតែហូបពីអ្នកធ្វើអត់អឺអញ្ចឹងខ្ញុំទៅដាំបាយណាហើយខ្ញុំនឹងធ្វើផុកហើយនឹងម៉ែមិនបងឲ្យឆ្ងាញ់ណា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 មីក្រូជួយដល់ការអភិវឌ្ឍពេញលេញរបស់កូនអ្នកអ៊ីណាជួយបញ្ជានៅការវិវត្តទៅរកភាពចាស់និងទប់ស្កាត់នៅភាពជ្រីជ្រួញរ៉ូម៉ាណូក្លិនជោគជ័យរបស់បរោចង់ទៅណាវិញលុយ20000នេះចាត់ទុកថាសូមជំនួសឪម៉ែឯងបានប៉ិនកញ្ចក់ដៃយើង មីងសុំបងមីងឲ្យលុយមកខ្ញុំវិញមកមីងមីងខ្ញុំសុំបងលុយហ្នឹងបងអូនខ្ញុំវាខំទៅធ្វើការឲ្យគេបានមកពិបាកណាមីងយើងមិនខ្វល់បើយើងមិនយកលុយនេះទេគ្មានថ្ងៃណាមានលុយមកសងយើងទេស្មានទេហ៎ឪពុកម្ដាយឯងមិនដឹងទៅណាផងបើមីងបានលុយទាំងហ្នឹងចាប់ចេញឆ្ងាយយើអាកូននេះពិតជាខ្លាំងខ្លាំងបើមែនគ្មានដំបងឲ្យយើងឯងប្រមាត់ទេ ខ្ញុំមិនបើមីងទេព្រោះខ្ញុំដឹងថាមីងជាមនុស្សមីងចោលអត់មានថ្លើមអត់ទេមីងបានលុយចាំពីផ្ទះខ្ញុំទៅមីងខ្ញុំសុំបងមីងពួកខ្ញុំអត់ទាន់បានញ៉ាំបាយទេមីងជួយទុកលុយនឹងឲ្យពួកខ្ញុំទិញបាយហូបបានអត់មីងយើងមិនខ្វល់ប្អូនឯងរឹកពេកក្រហើយរឹកទៀតចិត្តតិចស៊ីត្រីអាំងចិត្តខ្លាំងគ្មានបើស៊ីផងបងរាជុំបំនៅបែបហ្នឹងទៀតទៅ រ៉ាទោះជាយើងក្រមែនណាក៏ពួកយើងក្រមានកិត្តិយសដែរណាបងតែនេះពួកយើងអត់ទាន់បានញ៉ាំបាយទេណាហើយអូនឯងទៅមកពីធ្វើការហត់ទៀតអើខ្ញុំសុំទោសបងស្រីថ្ងៃហ្នឹងយើងអត់បាយមកល្ងាចទៀតទៅហើយចាំស្អែកចាំខ្ញុំទៅរកខ្ចីអង្គពីអ្នកភូមិយកមកដាំបាយបងញ៉ាំណាបងឃ្លានបងស្លាប់ពេលណាក៏បានដែរប៉ុន្តែអូនឯងនៅក្មេងហ៎មិនអីទេបង អត់បានមួយថ្ងៃមិនសាប់ទេបងសំខាន់ថ្ងៃស្អែកយើងរកវិធីរស់ទៀតទៅបង យើងហ្នឹងមិនត្រូវចាញ់រឿងប៉ុណ្ណឹងទេតិតអូនរឹងមាំណាអូនដល់ដំណាក់កាលនេះហើយអូនឯងនៅតែរឹងមាំទៀតត្រូវហើយព្រោះខ្ញុំជាប្អូនរបស់បងស្រីនោះអីបងកុំពិបាកចិត្តអីណា នច្បាស់ជាឃ្លានខ្លាំងហើយតែដែលសារតែចង់ជំនះយប់នេះហើយខំទាំងអានសិភៅទៀតតែអើយតើកម្មពីអីដែលអូនមកកើតជាប្អូនប្រុសរបស់បងអញ្ចឹងតើតាអូនឯងជួយជូនបងទៅជានំនៅខាងក្រៅតិចបានអត់យកឲ្យបងមិនដឹងតែកថាបងចាំខ្ញុំយកទៅចាក់ឲ្យដូរសពតថ្មីបងឯងណាបើអញ្ចឹងទៅឥឡូវហ្នឹងយកទៅណាបងចាត់សັດអីផ្សេងខំណា ឥឡូវបងឆាប់សុំមេអិនណាចាំខ្ញុំអានសភៅបាញ់ស្ដាប់ប្អូនផងបងប្អូនហត់ទាំងវ័យក្មេងពេកហើយមិនបានទៅរៀននៅសាលាយប់ឡើងប្រឹងរៀននៅផ្ទះខ្លួនឯងទៀតហើយថ្ងៃនេះរៀនទាំងអត់បាយទៀតទាំងអស់នេះគឺសិតតែជាកំហុសរបស់បង ដែលបងគ្មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ភ្ញាក់ពីព្រលឹមហើយរាប់សេចក្តីសុខដោយការដែលអ្នកមានសុខភាពល្អអ្នកដែលអាចដើរបាន អ្នកដែលអាចមើលឃើញនិងដកដង្ហើមអ្នកអាចបន្ធូរបន្ថយបានហើយពិតជាបញ្ចប់បាននៅទំនុកទាំងឡាយអំពីស្ថានភាពវិជ្ជមានដូចជាការប្រកួតប្រជែងឧបសគ្គនិងបញ្ហាទាំងឡាយហើយអ្នកមិនអាចមើលអ្វីឃើញចត់នោះចេញសកម្មភាពអំពីក្តីអំណរដ៏ជ្រាលជ្រៅនិងជំរះនៅរនាំងតអនិបាន វាហាក់ដូចជាក្តីអំណររបស់អ្នកធ្វើឲ្យចក្រវាលនេះដោះស្រាយនៅច្រកផ្លូវទំនេរចាំបាយចុងក្រោយរបស់បងម្ដងណាបង យើងត្រូវមានសន្តិសន្តិសន្តិសម្បៈសន្តិសម្បញ្ញៈសន្តិសម្បញ្ញៈអូនពូសុំសួរតិចមើលអូនឯងរៀនថ្នាក់ទីប៉ុន្មានបានអានពីនេះដាច់ សុកលីកូនគូនេះអាចពីរៀនដាច់ទេណាអូបើនៅរៀនខ្ញុំមានថាទី8ឈប់មានទី2ឯពូអូអញ្ចឹងមានន័យថាឥឡូវខ្ញុំឯងឈប់រៀនហើយហ៎ហើយប្រញាប់ឈប់មិននៅក្មេងហ្នឹងគឺដោយសារតែគ្រួសារខ្ញុំរត់អត់រួចបានជាខ្ញុំឈប់រៀនមួយរយៈសិនហ្នឹងណាមីងខ្ញុំឈ្មោះសុកលីខ្ញុំក៏រៀនថ្នាក់ទី8ដែរប៉ុន្តែខ្ញុំអត់សូវចេះអានពាក្យបាបាំហ្នឹងចុះឯងឈ្មោះអីដែរហើយអាចមកអង្គុយចិត្តខ្ញុំជួយបរៀនខ្ញុំអានតិចបានឡើយ ខ្ញុំឈ្មោះតិតខ្ញុំក៏ចង់អង្គុយនឹងជួយវិញ្ញាសដល់សុកលីដែរក៏ប៉ុន្តែខ្ញុំត្រូវជាប់ធ្វើការអូមិនដេចទីក្មួយចូលអង្គុយមកណារឿងម្ចាស់ហាងចាំពូជអ្នកដោះស្រាយអញ្ចឹងក្មួយចង់ញ៉ាំអីក៏ញ៉ាំទៅណាម៉ែណាក្មួយអង្គុយណាបើម្ចាស់ហាងគេមកចាំពូឲ្យមីងដោះស្រាយឲ្យចូលមកអង្គុយមកណាចង់ចេះពីបាបា បើមិនតន់ញ៉ាំទេហៅអីមកចំពោះចេញលុយទាំងអស់ណាខ្ញុំហូបហួយអីពូក៏ប៉ុន្តែតែអីពូតែខ្ញុំអាចសុំខ្ចប់យកទៅញ៉ាំនៅផ្ទះបានអត់មីងមានអីចាប់អីចាប់ហ្នឹងចាំមីងចេញលុយអញណាអរគុណច្រើនមីងពូមួយមួយអង្គុយកន្លែងនេះជួយបង្រៀនអក្សរកូនពូផងព្រោះគេអត់ចេះអក្សរទេហើយអារឿងអាហារនោះចាំពូតឲ្យគេខ្ចប់តែម្ដងណា បងរ៉ាបន្តិចទៀតហើយបងឯងបាញ់ញ៉ាំចំណីឆ្ងាញ់ហើយបងយប់មិញហើយបងឯងដេកឃ្លានហើយឈឺជើងទៀតផឹកឡាញ៉ាំទឹកខ្ចីអង្គរគេមកហូបជាមួយទឹកត្រីទៀតមួយទឹកមួយឯងចង់ទៅនៅជាមួយពូមីងអត់មិនមែនឯងមួយអ៊ុំម៉ាបើសិនជាទឹកទៅរស់នៅនៅផ្ទះយើងណាកូនពើចិត្តសុបាយចិត្តខ្លាំងណាព្រោះមានអ្នកជួយបរៀនពាក្យបាបាដល់កូនអូ តែខ្ញុំមិនអាចទៅនៅជាមួយមីងឯពូបានទេដោយសារតែខ្ញុំមានបងស្រីគាត់ដេកឈឺនៅផ្ទះគាត់ជួបពលរដ្ឋចរាចរណ៍ខ្ញុំមិនទៅណាយករួចខ្លួនចៅបងស្រីខ្ញុំចិត្តដាច់ខាតមកឥឡូវខ្ញុំប្រែសុកលៀនសិនណានេះចាចា ខ្ញុំដឹងហើយខ្ញុំបានមកហូបទាំងឆ្ងាញ់ណាបងដូចខ្ញុំយកយប់មិញចឹងថាថ្ងៃស្អែកយកខ្សែផ្លូវហូរឲ្យបងហើយអត់ឯងបាញ់កាទៀវហើយនឹងបាយស្រូបនឹងមកពីណាអូននៅក្នុងហាងគេជប់លៀងមែនអូមែនទេបងគឺពីអ្នកដៃប្រពន្ធហ្នឹងគាត់ចិត្តល្អគាត់ខ្ចប់ហូបឲ្យខ្ញុំណាបងដោយសារខ្ញុំបានបរៀនកូនគាត់អាសបអាអានអាពាក្យបាបាបងបងបងប្រកែណោះអត់ទៅរៀនហើយហើយថែមទាំងបរៀនគេបានទៀត ពួកគាត់ហៅខ្ញុំទៅបរិញ្ញាគុណគាត់ដល់ផ្ទះបងប៉ុន្តែខ្ញុំប្រាប់គាត់ថាខ្ញុំអាចទៅបានទេបងដោយសារតែខ្ញុំជាប់នៅផ្ទះត្រូវមើលថែបងហ៎ហើយបងស្រីមានតែមួយខ្ញុំទៅចោលមកកើតអឺមកនិយាយរឿងហ្នឹងឯងអឺឥឡូវខ្ញុំទៅចាក់បាយស្រូបហើយនឹងកាទៀវឲ្យបងញ៉ាំមួយឆ្នាំម្ដងឯណាបងណា មានវាសនាល្អណាស់តែអ្វីៗគ្រប់យ៉ាងដោយសារតែប្អូនជាប្អូនប្រុសរបស់បងប្អូនទៅណាមិនបានក៏ដោយសារតែបងប្អូនល្អនឹងបងពេកហើយបងគួរតែធ្វើល្អដល់អូនខ្លះបើប្អូនមិនបានទៅរៀនទេប្អូនក៏នឹងអាចទៅនៅផ្ទះគេដែលធូរធារជាងនេះ ឲ្យខ្ញុំផងបងរ៉ាបងមេងជួយបងស្រីខ្ញុំផងជួយបងស្រីខ្ញុំតិចមកបងរ៉ានៅខ្លួនណាងបង ពូកំភៃដល់ក្មួយអារឿងវះកាត់នេះចាំពូជាអ្នករ៉ាប់រងណាអរគុណច្រើនណាស់ពូងើបសិនមកណាពូជួយក្មួយនេះក៏ក្រោយអ្នកភូមិដែរហើយពូឮថាអ្នកភូមិជួយក្មួយច្រើនណាស់ទោះបីជាគាត់នេះមិនសូវមានលុយតែគាត់ជួយក្មួយចេះវិចិត្របាទពូពូគាត់ជួយខ្ញុំច្រើនណាស់ពូក៏ប៉ុន្តែជួយតាមលទ្ធភាពដែរហ្នឹង ចឹងហើយបានខ្ញុំឈប់រៀនហើយតែធ្វើការណាពូព្រោះខ្ញុំមិនចង់ពឹងពួកគាត់ទៀតទេពួកគាត់ក៏មានគ្រួសារត្រូវចិញ្ចឹមដែរពូមែនហើយក្មួយ ក្មួយមានអ្នកភូមិល្អណាស់មនុស្សដែលក្មួយត្រូវថ្វាយអង្គមលិទ្ធជង្គង់អរគុណនោះគឺពួកគាត់មុនមិនតន់ដល់វេនពូទេណាបាទពូសុកលីបើយើងធ្វើអំពើល្អណាស់ធ្វើឲ្យជ្រះថ្លាចេញពីចិត្តទើបយើងសុបាយណាកូនសុបាយចិត្តខ្លាំងណានៅពេលដែលកូនបានជួយទឹក ហើយនឹងបងស្រីរបស់ទឹកហើយកូនក៏ចង់បានអីពីពួកគាត់វិញដែរអរគុណច្រើនណាស់ពូហើយ study អ្នកគ្រូប៉ែតអ្នកគ្រូប៉ែតអ្នកគ្រូប៉ែតបងស្រីយ៉ាងម៉េចអ្នកគ្រូប៉ែតអ្នកជំងឺផុតពីគ្រោះថ្នាក់អីប៉ុន្តែត្រូវសម្រាកនៅពេទ្យមួយសប្តាហ៍សិនណាព្រោះពេទ្យតែម្ដកដៃចាញ់អញ្ចឹងអ្នកជំងឺដើមតន់រួចទេឲ្យតែបានជាជាអ្នកជំងឺម្នាក់នេះខ្ញុំជាអ្នករ៉ាប់រងទាំងអស់ណា អរគុណបងហើយដែលមានចិត្តសប្បុរសជួយក្មេងក្រីក្រទាំងពីរនាក់ខ្ញុំក៏ប្រឹងអលទ្ធភាពដែរពេលនេះក៏អត់ទាន់មានអ្នកចូលមើលដែរព្រោះខ្ញុំវះកាត់រួយ តែបងកុំបារម្ភអ្នកជំងឺផុតពីគ្រោះណាស់ឯងអរគុណណាគ្រូប៉ែនចឹងសូមលាទៅធ្វើការរបស់ខ្ញុំបន្តទៀតទេណាបានណាគ្រូប៉ែនក្មួយទឹកបើសិនជាក្មួយបបាក់មួយទឹកនេះក្មួយទៅនៅផ្ទះពូជាមួយសុកលីសិនក៏បានដែរ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 អ៊ីណាជួយបញ្ជានៅការវិវត្តទៅរកភាពចាស់និងទប់ស្កាត់នៅភាពជ្រាលជ្រៅរ៉ូម៉ាណូក្លិនជោគជ័យរបស់បរោអញ្ចឹងការចាយវាមួយអាទិត្យនេះបើសិនជាក្មួយ ខ្វះខាតអាចប្រាប់ពូបានណាខ្ញុំក្មួយអរគុណច្រើនណាស់លោកពូព្រោះលោកពូចេញថ្លៃវាក្រៅបងស្រីខ្ញុំហ្នឹងវាជាគុណបនធំរបស់ខ្ញុំបាត់ទៅហើយពូខ្ញុំ មិនហ៊ានទទួលទៀតទេសុកលីកូនណាត្រូវមើលគំរូទឹកគេរងមមណាស់បើមិនលំបាកខ្លាំងដោះស្រាយបានទេ គេមិនសុំជំនួយពីអ្នកណាទេអញ្ចឹងគ្នាលីឯងសិនហើយណាទឹកថ្ងៃក្រោយជួបគ្នាទៀតហើយគ្នានឹងខំប្រឹងអានពីវិបាកវិបាកឲ្យចេះហើយគ្នានឹងអានឲ្យឯងស្ដាប់ម្ដងទៀតណាបាទសុកលីអញ្ចឹងលៀនណាពូនេះទៅណា ខ្ញុំត្រូវតែធ្វើអីមួយនៅមន្ទីរពេទ្យនេះហើយដើម្បីបានលុយមើលថែ បង្រាសញ្ញាប់មួយអាទិត្យនេះ ខ្ញុំនៅកន្លែងណានេះខ្ញុំស្លាប់ហើយមែនទេជើងខ្ញុំគេដកដៃចេញហើយតែមិនក៏បដូរទៅជារំបងនេះទៅវិញហេតុអីបានជាខ្ញុំមិនស្លាប់ទេខ្ញុំមិនត្រូវស្លាប់ទេបងប្រុសខ្ញុំគេនៅក្មេងណាស់គេប្រឹងប្រែងណាស់ដើម្បីខ្ញុំ បើខ្ញុំស្លាប់ទៅចោលគេតើគេនឹងយំសោកមកខ្លួនយ៉ាងណាទៅខ្ញុំពិតជាអាត្មានិយមពេកហើយ ហើយគេក៏មិនប្រកាសថា បានទៅនៅផ្ទះអ្នកមាននោះដែរណាណាមួយទឹកយ៉ាងម៉េចសុកលីគេបាន អានត្រូវច្រើនហើយ ទៅនឹងបានស្គាល់ក្មួយគេខំរៀនណាណាបាទពូសុកលីឥឡូវអានត្រូវច្រើនណាពូហើយពាក្យខ្លះពាក្យបាក់បាក់ខ្លះខ្ញុំអត់សូវចេះដែរហ្នឹងខ្ញុំមានតែពឹងសុកលីឲ្យទៅជួយសួរគ្រូហើយមកខ្ញុំវិញដូចគ្នាហ្នឹងអូអត់អីបើសិនជាគ្នាចេះច្រើនណាគ្នាក៏ត្រូវតែជួយបរៀនឯងវិញដែរតែគួរស្ដាយទឹកអត់បានទៅរៀននៅសាលាវិញខ្ញុំនិយាយចឹងក្មួយទឹកបងស្រីក្មួយអញចេះពី8ដល់សម្រាប់នៅផ្ទះហើយហ៎ បាទមីងគាត់មកសម្រាប់នៅផ្ទះហើយបានជាខ្ញុំអាចមកហត់ទុកបានវិញហ្នឹងមីងមួយទឹកពូហើយនឹងមីងបានពិភាក្សាគ្នាហើយហើយពូមីងពិតជាចង់យកក្មួយនិងបងស្រីក្មួយ ទៅនៅជាមួយពិតមែនណាយេទឹកបានទៅនៅមួយគ្នាហើយអញខ្ញុំសូមអរគុណមីងនិងពូក៏ប៉ុន្តែខ្ញុំមិនអាចទៅរំខានមីងពូបានទេ ព្រោះថាខ្ញុំមានបងស្រីដែលគាត់នៅដេកឈើហើយខ្ញុំក៏ជាអត់ចង់បន្ថែមបន្ទុកដល់គ្រួសារពូមីងទេគ្រាន់តែបានពូមីងរាប់អានខ្ញុំគឺខ្ញុំមានគុណបុណ្យច្រើនណាស់ទៅហើយមួយទឹកក្មួយនៅក្មេងនឹងកំណត់តែការស្ដីនិយាយបើជាមនុស្សធំអញ្ចឹងពូនឹងមីងចង់ពួកក្មួយនិងបងស្រីក្មួយទៅនៅតែពូមែនណាតែខ្ញុំបានសម្រេចចិត្តហើយពូ ថាខ្ញុំមិនអាចទៅនៅផ្ទះពូឯងមិញបានទេអត់អីណាក្មួយពូនឹងមិញអត់បខំក្មួយទេតាមចិត្តក្មួយចុះណាតែបើសិនជាក្មួយឯងមានបញ្ហាអីចង់ឲ្យពូមិញជួយចាំប្រាប់មិញមកមិញនឹងជួយណាបាទអរគុណមិញពូតើម៉ែព្រមទៅនៅមួយគ្នាចឹងគ្នាខំតែគិតថាបានទៅនៅជាមួយគ្នាអី អូមកពីគ្នាមានភារកិច្ចត្រូវមើលថែបងស្រីដេកឈឺនៅផ្ទះហ៎ហើយណាមួយគ្នាក៏មិនចង់ទៅបន្ថែមបន្ទុកដល់គ្រួសារឯងដែរណាមួយឯងនៅតែបានអានសភៅមួយគ្នាអញ្ចឹងឲ្យតែឯងមិនញ៉ាំបានទេនេះកុំបាក់ចិត្តឯកូនចាំប៉ានឹងម៉ាក់នេះអាសានាំកូនមកញ៉ាំទីនេះហើយនឹងទៅលេងទឹកជាញឹកញាប់ហឹម អីក្មេងៗភ្លេចញ៉ាំបាយហើយញ៉ាំបាយហ៎កូនមួយទឹកញ៉ាំបាយហ៎មួយបាយណានេះមិនចាំច្រើនណាកូនបាទមកហើយមនុស្សត្រូវតែមាន សង្ឃឹមហ៊ុននៅជានិច្ចចប់តាតាឲ្យបងសុំទោសហាដែលលើកមុននេះបងបានសម្លាប់ខ្លួនធ្វើឲ្យឯងពិបាកតែឥឡូវហ្នឹងណា បងលែងគិតចឹងទៀតហើយមិនអីទេបងខ្ញុំក៏ដឹងដែរថាមកពីបងពិបាកធំឈឺបងពិបាកបើមិនដឹងអត់ថាបើសិនជាមិនស្លាប់ទៅខ្ញុំមកកាន់តែពិបាកចិត្តខ្លាំងជាងនឹងទៀតតើដែរបងឥឡូវបានធូរច្រើនហើយគាត់ថាថាជើងបងដាក់រួច ប៉ុន្តែដៃហើយនឹងខ្លួនបងគឺនៅប្រើបាន បងគិតថាបងចង់ធ្វើកាបូបពីក្ផ្លោកឲ្យអូនឯងយកទៅលក់នៅផ្សារឬក៏ហាងបាយគ្រាន់បានលុយខ្លះយកមកគប់គងគ្រួសារយើងអូនឯងគិតមិនដែរតែខ្ញុំខ្លាចបងឯងហត់ហ្នឹងណាបើសិនជាបងអុកសុកចាំខ្ញុំទៅហៅមើលទិញកាផ្លោកនៅផ្សារក៏បានដែរណាទុកឲ្យបងឯងចាក់កាបូបល្អណាស់គួយស្រី ដៃក្មួយស្រីមានកំណត់បែបនេះជើងក៏វិការតែចិត្តក្មួយស្រីមិនវិការទេ ជើងក្មួយតែបន្តិចទៀតជាហើយជំរាបសួរលោកពូអ្នកមីងពូមីងជំរាបសួរពូមីងហើយពូមីងមកលេងពួកខ្ញុំយូរមែនទេពូពូមកយូរហើយហើយពូក៏បានស្ដាប់សម្ដីក្មួយទាំងពីរនេះនិយាយសិតតែកំណត់ល្អល្អបើសិនជាក្មួយធ្វើបានពូនឹងមីងនេះ ជាអ្នករកទីផ្សារឲ្យក្មួយឯងពិតមែនទេពូបាទពិតមែនតែពូឲ្យមីងមកលេងផ្ទះខ្ញុំជួយមែនទេពូពួកឯងសួរកូនសកលីហ្នឹងទឹកផងទៅជួយបរិញ្ញាខ្ញុំនៅផ្ទះណាយកបងស្រីទៅដើរទៅណាណាទឹកហើយគ្នាបានប្រាប់ឯងប្រាប់ថាគ្នាមិនអាចទៅនៅមួយគ្រួសារបានទេ ទៅទៅណាក្មួយអាណិតសុកលីកូនមីងគេចង់បានក្មួយឯងទៅនៅជាមួយគេ ដើម្បីជួយបរិញ្ញាគេហ្នឹងណាទៅទៅណាតិតតែណាបានជួយបរិញ្ញាគ្នាពាក្យពិបាកពិបាកហើយយកបងស្រីទៅដែរទៅណាអឺចឹងក៏បានណាយោបាទបាទបងណាបាទទៅព្រមទៅនៅមួយគ្រួសារយើងហី ទឹកមិនបាច់ចាំទៅសម្រាប់បន្ទប់ទេណាព្រោះអីមិញក្មួយឯនេះគាត់បានតែមើលគេសម្បត្តិហើយតែពូបន្ទប់នោះជាបន្ទប់របស់ពួកខ្ញុំសុភមៈខ្ញុំចង់ទៅសម្រាប់ខ្លួនឯងបានអត់ពូព្រោះអត់ចង់រំខានដល់ពួកគាត់ទើបតែមកដល់សោះហ្នឹងចេះគិតគូរការងារនៅផ្ទះដល់ហើយអញ្ចឹងគ្នាក៏ចង់ជួយធ្វើឯងដែរអត់អីទេសូលីឯងមិនជួយទេសូលីឯងម្ចាស់ផ្ទះតោះខ្ញុំមកធ្វើវិញ របស់ជាឪពុកម្ដាយរបស់ក្មួយចាស់ពូអឺអរគុណប្អូនហើយណាដែលបានមើលថែកូនកូនខ្ញុំកន្លងមកចាលោកប្រុសពូមីងខ្ញុំប្រាប់ថាកុំឲ្យចូលគាត់នៅតែចូលខ្ញុំប្រាប់គាត់ស្ដាប់សោះណាចាស់នឹងសុបាយចិត្តស្អីណាម្ចាស់បំណុលចាំនៅក្រៅទិញងាប់ទៅណាហើយពុកម៉ែមកទីនេះធ្វើអីខ្ញុំអត់មានលុយទេខ្ញុំមកផ្ទះពូនេះគឺមានតែខ្លួនទេនៅពេលដែលជើងខ្ញុំជា បានខ្ញុំធ្វើការសងគាត់វិញកូនតាតាកូនរ៉ាកូនកូនកូនត្រូវតែជួយពុកនិងម៉ែកូនណាត្រូវតែជួយពុកនិងម៉ែពុកម៉ែអាចចេញបានទេព្រោះអីព្រោះអីចោះបំណុលចាប់នៅក្រៅកូនកូនឯងត្រូវជួយពុកនិងម៉ែណាព្រោះអីពួកពួកវាកាចកាចណាពួកវាកាចណាចោះលុយនេះជាពាក់គេប្រមាណចាំខ្ញុំនឹងអស្រ័យឲ្យណាតែពូរឿងនេះយើងរឿងរបស់គ្រួសារខ្ញុំឯងពូឥឡូវមកឲ្យខ្ញុំមកវិញឯងចឹងខ្ញុំត្រូវទៅនៅផ្ទះខ្ញុំវិញឯងពូ ខ្ញុំមិនអាចនាំទុកដល់គ្រួសារពូទាំងអស់នេះបានទេតែកូនឯងមិនអាចមិនអាចទៅបានទេណាកូនកូនឯងកុំទៅក្រៅកុំទៅអីទុកឲ្យពុកទុកនឹងម៉ែទៅបានហើយតែកូនឯងឲ្យតែឲ្យតែឲ្យតែលុយពុកម៉ែមើលណាកូនឯងមិនទៅទេណាម៉ែពួកខ្ញុំអត់មានលុយម៉ែពួកខ្ញុំមិននៅនឹងដោយសារតែមិញឯងពូចិត្តល្អទេខ្ញុំមិនអាចនាំទុកដល់គ្រួសារគាត់បានទៀតទេហើយជាពាក់គេនេះប្រមាណចាំខ្ញុំនេះជាអ្នកដោះស្រាយគេឲ្យចុះណា ស្ដើងឯនោះពួកគាត់នេះចេញទៅក្រៅទៅហើយទៅដោះស្រាយជាមួយចំណុលសួរថាអស់ប្រមាណហើយមកប្រាប់ខ្ញុំវិញណាចាលោកប្រុសម៉ែទៅសិនបងណាម៉ែទៅសិនទៅលេងសិនណាទៅវិញមកមកមកមកអើខ្ញុំទុំតងលពូ ធ្វើមិនទេហើយខ្ញុំក៏សូមអរគុណពូដែលពូបានជួយ សងបំណុលជំនួសពួកខ្ញុំ នៅពេលដែលខ្ញុំជាជើងវិញខ្ញុំសូមធ្វើការនៅផ្ទះពូពេញលេងទៅចោះដើម្បីសងបំណុលនេះ ពួកខ្ញុំក៏ដឹងដែរថាបំណុលនេះគឺសងមិនអស់ទេប៉ុន្តែខ្ញុំនឹងព្យាយាមសងខ្ញុំនឹងជួយចាក់កបោបងស្រីហើយនឹងជួយធ្វើកិច្ចការក្នុងផ្ទះនេះឲ្យចាប់ហើយទាំងអស់គ្នាណាអត់ទេអូនឯងត្រូវទៅរៀន អត់ទេបងខ្ញុំចង់នៅជួយបងឯងមិនបាច់ចាំបកកាយគ្នាទេណាក្មួយក្មួយទឹកនេះត្រូវតែរៀនជាមួយសុកលីហើយក្មួយស្រី នៅផ្ទះចាក់កបោកដើម្បីយកទៅលក់យកលុយទុកខ្លួនឯងដល់ទៅពេលជើងជាចង់ធ្វើការក្នុងផ្ទះនេះក៏បានដែរក្មួយទឹកក្មួយទឹកទៅរៀនជាមួយសុកលីទៅពួកសុកលីក៏ចង់បានក្មួយទឹកនេះមកនៅជាមួយ ដើម្បីតែរៀនជាមួយគ្នាណាបាទពូ បើកូនអត់បានទៅរៀនមួយទឹកទេកូនប្រកាសជាអាន ពាក្យខុសទៀតហើយតិចអានអានទៅចេញកំ pl ែងអីទៅអរ៉ាខ្ញុំមិននឹងខំប្រឹងរៀនឯងសមដោយបំណងឯងចឹងហើយខ្ញុំមិននឹងរៀនឯបកែពួកយើងលេងក្រោយល្ងងទៀតហើយ